បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនដែលបានតាមដានខ្ញុំបានឥឡូវមកមើលវិធីអឺដើរបាទដើរដើម្បីបំបត្តិការជាប់សរសៃហ្នឹងហើយបំបត្តិដើម្បីបំបត្តិការជាប់សរសៃផ្សេងផ្សេងអញ្ចឹងយើងធ្វើឲ្យសរសៃរបស់យើងហ្នឹងអឺធ្វើឲ្យសរសៃរបស់យើងហ្នឹងយឺតអឺយឺតយាបានល្អបាទកុំអស់សរសៃយើងហ្នឹងជាប់ ចឹងយើងមានវិធីដើរត្រឹមតែ4 5ម៉ែត្រយើងឈប់ហើយយើងធ្វើការយុទ្ធសាយយើងម្ដងយើងដើរ4 5ម៉ែត្រទៅអឈប់ហើយយើងធ្វើការយុទ្ធសាយយើងម្ដងរហូតតរតែចុងដៃយើងទាំងពីរនេះបាទទៅប៉ះដល់ចុងជើងឬក៏បាតដៃយើងទាំងពីរនេះប៉ះទៅដល់ប៉ះទៅដល់ដីផ្ទាល់អញ្ចឹងយើងតែមើលទាំងអស់គ្នាមកខ្ញុំធ្វើឲ្យបងប្អូនមើល សែរុំជើងមួយខ្សែវែងពេកណាខ្សែខ្លីទៅពិបាកខ្សែវែងឲ្យពិបាកទៀតអបាទអញ្ចឹងបងប្អូនមកមើលខ្ញុំទាំងអស់គ្នាបាទអញ្ចឹងគឺបាទអញ្ចឹងបាទយើងសម្រួលអាយ៉ាបត់ទៅតើបាទអញ្ចឹងឥឡូវតើថាឥឡូវយើងកំពុងដើរដើរដើរនៅមុខផ្ទះឬក៏ ក្នុងបន្ទប់អីចឹងឬក៏នៅសួនសាធារណៈអីចឹងយើងដើរបាទយើងដើរ1 2 3 4បាទបើយើងបាទធ្វើការយឺតសៃរបស់យើងបាទយកអឺដៃយើងទាំងពីរមកចុងដៃយើងទាំងពីរមិនមិនឈោងចាប់ឈោងចាប់ចំជើងដើម្បីអឲ្យសរសៃរបស់យើងនឹងយឺតរត់បានល្អបាទអញ្ចឹងយើងយើងយើងឈោងជើង ចឹងមកបងប្អូនហ្នឹងហើយឈោងចាប់ចង់ជើងបងរាប់1 2 3 4 5មកក្រោមវិញអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនណាដែលយកចុងដៃរបស់ឯងចាប់ចាប់ចុងជើងมันបានទេបាទអញ្ចឹងព្យាយាមធ្វើដូចនេះបាទជាញឹកញាប់រឿយរឿយបាទជាញឹកញាប់រឿយរឿយអាអាការៈទាំងអស់នេះនឹងនឹងនឹង នឹងបានជាសះស្បើយហ្នឹងហើយអញ្ចឹងកាលណាយើងយើងលើកទៅថាយើងចាប់មិនដល់ទេបាទយើងបានតែត្រឹមហ្នឹងបាទបានតែត្រឹមហ្នឹងមានន័យថាយើងកំពុងតែមានបញ្ហាសរសៃហើយនឹងឈឺឈឺនៅសន្លាក់ផ្សេងផ្សេងបាទឈឺនៅសន្លាក់ផ្សេងផ្សេងអញ្ចឹងយើងធ្វើចំណងទៀតមកយើងចាប់1 2 3 4 5បាទអញ្ចឹងយើងធ្វើអញ្ចឹងប្រហែលមួយថ្ងៃប្រហែលជា 3ទៅ4នាទីអីចឹងទៅឬក៏5នាទីអីទៅតាមពេលវេលារបស់យើងសំគួរចឹងបាទចឹងដើរទៅទៀតទៅបាទតាដល់ហើយយើងជួងចាប់ដដែលបាទ2 3 4 5បាទបាទក្បាច់នេះគ្រាន់យើងគ្រាន់តែដើរទៅដើរមកហើយយើងឈោងយកដៃយើងទាំងពីរហ្នឹងឈោងចាប់ទៅចុងជើងរបស់យើងដើម្បីឲ្យ មហិតដើម្បីឲ្យអឺដើម្បីឲ្យសរសៃយើងនេះបាទដើម្បីសរសៃយើងនេះរត់បានល្អព្រោះឲ្យសរសៃដៃរបស់យើងនេះក៏មានបញ្ហាដែរដូចយើងតែខ្ញុំបាទគឺដៃខាងនេះរបស់ខ្ញុំនោះគឺមានបញ្ហាគឺខ្ញុំអត់សូវបានហាត់ប្រាណជាញឹកញាប់អីចឹងទៅវាវាចាប់អត់ដល់គ្នាបើបើខាងនេះខ្ញុំចាប់ដល់បាទចុងដៃប៉ះចុងដៃហ្នឹងហើយឃើញទេ អាចចំណៃអាចចំណៃអញ្ចឹងមានន័យថាមកខាងនេះទៀតគឺខ្ញុំធ្វើដល់ទេបាទខុសគ្នាឡើងឆ្ងាយដែរហ្នឹងហើយអញ្ចឹងអឺការដើរបាទការដើរទៅដើរមកហើយយកដៃយើងទាំងពីរហ្នឹងមកចាប់នៅចុងជើងរបស់យើងហ្នឹងបាទរាប់1 2 3 4 5បាទធ្វើអញ្ចឹងជារៀងរាល់ថ្ងៃប្រហែលជាពី3ទៅ5នាទីបាទ 3ទៅ5នាទីបាទដល់ចឹងមកសម្រាប់បងនេះមក1 2 3 4 5បាទនេះគាត់ថាខ្ញុំធ្វើប៉ុណ្ណេះខ្ញុំមានអារម្មណ៍ថាអឺផ្នែកខាងក្រោយរបស់ខ្ញុំហ្នឹងមានមានអារម្មណ៍ថាធូរស្រាលឡើងធូរស្រាលឡើងជាច្រើនបាទចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែជាប់សរសៃអីវ៉ាន់ចឹងយើងដើរនៅក្នុងផ្ទះរបស់យើងក្នុងបន្ទប់ចឹង យើងគ្រាន់តែធ្វើកាយវិការដោយបាញ់វិញដូចខ្ញុំធ្វើចាជូនហ្នឹងនឹងអាចជាសះស្បើយបាទនឹងអាចជាសះស្បើយ90%ទៅ100%ដោយសារការព្យាយាមរបស់យើងបាទដោយសារការព្យាយាមរបស់យើងយើងធ្វើអញ្ចឹងជារៀងរាល់ថ្ងៃបាទជារៀងរាល់ព្រឹក ជារៀងរាល់ល្ងាចឬក៏មុនក៏មុនចូលគេងមុនចូលមុនចូលសម្រាប់អញ្ចឹងទៅ អាការៈការជាប់សរសៃអីផ្សេងៗវានឹងវាជាសះស្បើយបាទ នឹងជាថាស្បាយអញ្ចឹងខ្ញុំមានថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹងបាទសូមជម្រាបលាបាទអរគុណជាច្រើនសម្រាប់អ្នកបានចុច Subscribe នៅ channel របស់ខ្ញុំបាទអញ្ចឹងអឺខ្ញុំមានតែប៉ុណ្ណេះបាទថ្ងៃក្រោយខ្ញុំធ្វើចែកជូនទៀតថ្ងៃនេះអាចបីដូចជាធ្វើអ្វីនៅមិនទាន់អត់ទេអញ្ចឹងខ្ញុំព្យាយាមធ្វើវីដេអូ បន្តបន្តទៀតដើម្បីបញ្យលណាដើម្បីបញ្យលជាចែកជូនពុកម៉ែបងប្អូនបាទអញ្ចឹងសូមបាទសូមអរគុណសូមជម្រាបលាបាទបាយបាយ